សិល្បករនី6ដួងមានកូនស្រី មានទម្រង់មុខស្អាតស្អាតណាស់សិល្បករនីជើងចាស់ជាច្រើនដួងនៅក្នុងសង្គមសិល្បៈនៅតែមានឈ្មោះបោះសម្លេងទទួលបានប្រជាប្រិយភាពក្រាស់ក្រែលបើទោះបីជាពួកគេបានចូលប្រឡូកក្នុងវិស័យនេះច្រើនឆ្នាំនិងមានតារាវ័យក្មេងដែលជាសិល្បៈចំនួនក្រោយៗប្រជែងគ្នាវ័យលុកទីផ្សារយ៉ាងណាក៏ដោយតែសម្រាប់ពិធីករនី រូបស្រស់មួយចំនួននេះនៅតែទទួលបានការគ្រប់គ្រងច្រើនពីសំណាក់ទស្សនិកជនមិនតែប៉ុណ្ណោះពួកគេថែមទាំងអាចរក្សាសម្រស់យ៉ាងស្រស់ស្អាតដដែលថែមទៀតផងងាកទៅមើលអ្នកម៉ាក់សម័យថ្មី6ដួងមានរូបសម្រស់គយគុណមិនចិនណាយនឹងត្រូវបានមហាជនកោសរសើរខ្លាំងដដែលបើទោះបីជាតារាស្រី ទាំងនេះមានកូនប្រុសស្រី ធំទន្ទឹមខ្លួនហើយអស់ក៏ដោយទី1គឺ អ្នកនាងសឿនផានផាភួងនិងកូនស្រី ទី2អ្នកនាងយកចិន្តានិងកូនស្រី ទី3ស្រីលៀបនិងកូនស្រី ទី4សំសូលីកានិងកូនស្រី ទី5អ្នកនាងគង់សុជាននិងកូនស្រី ទី6ចងច័ន្ទលក្ខិណានិងកូនស្រី ពួកគាត់ មានកូនស្រី ធំទន្ទឹមខ្លួនហើយ សម្រស់វិញគឺមិនចាញ់ម្ដាយនោះឡើយ។ ដោយអ្នកខ្លះក៏ដើរតាមផ្លូវរបស់ម្ដាយចូលធ្វើជាសិល្បករហើយអ្នកខ្លះទៀតក៏នៅបន្តការសិក្សាផ្នែកផ្សេងៗដោយមិនទាន់ចាប់អាជីពជាអ្នកសិល្បៈឡើយចាពិតណាស់តារាស្រីទាំង6ដួងនេះគឺមានកូនស្រីស្រស់ស្អាតខ្លាំងមែនទែនហើយមកទល់នឹងពេលបច្ចុប្បន្ននេះគាត់មានវ័យក្រមុំក្រមុំអស់ហើយហើយក៏ពួកគាត់មួយចំនួនក៏បានចូលសិល្បៈតាមម្ដាយហើយអ្នកខ្លះទៀតក៏គាត់នៅតែបន្តការសិក្សាតាមជំនាញផ្សេងទៀត។